ពេញសំដែងរឿងមួយជូនញាតិញោមបងប្អូនកូនចៅអីគ្រាន់ស្ដាប់កំសាន្តប៉ុន្តែតកតងនៅក្នុងរឿងកម្មផលច្បាស់ណាស់ជារឿងជីវិតពិតពិតបើញាតិញោមបងប្អូនស្ដាប់ទៅនឹងយល់ចូលចិត្តជីវិតនេះឯងប្រព្រឹត្តទៅដោយអំណាចកម្មហើយនឹងចងចាំទុកថាសត្វលោកគឺជាកម្មតេយិតគឺជាអ្នកទទួលនៅមរតកអំពីកម្ម នឹងដែលកម្មនឹងឯងបានប្រគល់ផលដើម្បីជាមរតកនឹងត្រូវទទួលទៅតាមកម្មប្រគល់ឲ្យទាំងអស់ដោយមិនអាចតាមបំណងចំណងសេចក្តីត្រូវការប្រាថ្នារបស់ខ្លួនឡើយចឹងហើយបានជាត្រូវសាងនៅកម្មល្អល្អដើម្បីទទួលនៅផលល្អអំពីអំពើដែលបានធ្វើហើយ មានសេចក្តីដំណាលនៅក្នុងកម្ពីអង្គុត្រនិកាយឯកនិបាតនៅក្នុងប្រវត្តិរបស់នាងសមាវតីនាងកជិតរា ជាដើមហ្នឹងក្នុងនគរមួយនោះទៀតកើតទូរភឹកអត់បាយដោយរាំងភ្លៀងមួយឆ្នាំពីរឆ្នាំរាំងបន្តបន្តហើយដល់តែមានភ្លៀងលេចអស់មករហើយអត់បាយច្រើនឆ្នាំតគ្នាមិនត្រឹមតែប៉ុណ្ណោះ បណ្ដាលឲ្យមានជំងឺរោគាព្យាធិក្នុងនគរនឹងចឹងនឹងមុនការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធបន្តិចបន្តួចដែរទេនឹងចន្លោះព្រះសម្មាសម្ពុទ្ធកសបៈនិងព្រះសម្មាសម្ពុទ្ធព្រះសមណៈគោដំបរមគ្រូនៃយើងទៀតដូច្នេះអ្នកនគរនឹងឯងត្រូវត្រូវស្វែងរកការរស់ ជីវិតហ្នឹងចឹងក៏ចលះចលះចេញអំពីស្រុកទូរភឹកអត់បាយហ្នឹងទៅតាមអំណាចទៅតាមសមត្ថភាពរៀងខ្លួនក្នុងការនោះមានភរិយាស្វាមីនិងប្តីប្រពន្ធពីរនាក់ហ្នឹងមានកូនតូចមួយមានកូនតូចហ្នឹងក៏បានចលះខ្លួនចេញអំពីស្រុកភូមិហ្នឹងចលះខ្លួនចេញ ហើយដើរមកតាមផ្លូវស្បៀងបន្តិចបន្តួចហ្នឹងវាអស់ទៅហើយផ្លូវឆ្ងាយទៀតដាច់ចយ៉ាលហើយតែផ្លូវកន្តារៈមិនងាយបានដល់ភូមិស្រុកគេសោះម្ល៉េះហើយហ្នឹងអាស្វាមី3កូនខ្ចីផ្លាស់ប្ដូរជាមួយនឹងភរិយាអត់បាយទាំងអស់គ្នាប្តីក៏គិតថាបើយើងចេះតែប្រឹងអត់អញ្ចឹងងាប់ទាំងដីអ្នកណា ហើយការដែលយើងដីកូនអញ្ចឹងហត់នឿយណាស់យើងទុកកូនចោលហើយយើងដើរឧបស្រាខ្លួនបន្តិចណាគំនិតប្តីហ្នឹងគឺទុកកូនចោលហើយប្រពន្ធមិនព្រមសោកចិត្តស្លាប់ជាមួយកូនខ្ញុំមិនទុកកូនចោលទេចឹងទៅប្តីក៏តាមពាក្យរបស់ប្រពន្ធ ប្រពន្ធឬប្តីថាចង់ទុកកូនចោលអញ្ចឹងបែបភ័យដែរស្ទុះទៅយកកូនមកបីដើរទៅដើរទៅដើរទៅធ្ងន់ដៃពេកអស់កម្លាំងឲ្យប្តីហ្នឹងបីម្ដងប្តីបីទៅដើរទៅដើរទៅយឺតយឺតប្រពន្ធដើរពោះទៅមុនប្តីដើរតាមក្រោយនឹកឃើញថាវាធ្ងន់ណាចុករយដៃជើងអស់ទៅហើយ បើត្រង់តែដីតទៅទៀតហ្នឹងមើលទៅដួលស្រាប់ក៏ទុកកូននឹងចោលដោយមិនប្រាប់ប្រពន្ធចឹងហើយដើរទៅដើរទៅប្រពន្ធមិនបានជាងាកមើលក្រោយលហេតុឡើយដើរទៅឆ្ងាយទៅដល់តែងាកមើលមកបាត់កូនស្រេចយ៉ៃសួរប្តីហ្នឹងបងទុកកូនឯណាឯណាកូនយើងប្តីប្រាប់ហ្នឹងបងទុកទុកទុកចោលតាមផ្លូវប្រពន្ធយំ យំហូរឡើងនឹកកូនស្ទុះទុះត្រឡប់ទៅក្រោយវិញណាថាផ្លូវវាឆ្ងាយហើយឥឡូវទៅត្រឡប់ក្រោយរត់ទៅរកកូនរត់ទៅរកកូនហ្នឹងកូនហ្នឹងក៏បានជួបទាំងជួបកូនហ្នឹងយំឮសំឡេងយំរត់ទៅបាន3កូនហ្នឹងមកបីមកតាមផ្លូវវាមិនចេះដល់ភូមិស្រុកអត់បែរមួយថ្ងៃពីរថ្ងៃបីថ្ងៃតជាប់គ្នាទៀតហើយហើយ ក៏ឲ្យប្តីនឹង3ទៀតហើយហាមណាកុំឲ្យទុកចោលប្តីនឹងទុកចោលម្ដងទៀតទៀតផ្លិចផ្លិចទុកកូនចោលទុកកូនចោលទៅហើយតម្រាំទៅប្រពន្ធដឹងងាករត់ទៅសួរស្ទុះទៅលើក្រោយកូននឹងស្លាប់បាត់យំយំយាយស្រែកទួញសម្បើមណាស់ទាំងហើយប្រកាសណាគុណម្ចាស់ ពិចារណាមើលការដែលលំបាកតាមផ្លូវហ្នឹងណារហូតដល់ទៅថាសុខចិត្តទុកទោនចោលនឹងរឿងរឿងដែលស្រឡាញ់ជីវិតខ្លួនឯងហ្នឹងស្រឡាញ់ដល់ទៅប៉ុណ្ណឹងបានដឹងថាស្រឡាញ់ខ្លួនហ្នឹងខ្លាំងណាស់ស្រឡាញ់ណាស់សុខចិត្តឲ្យកូនស្លាប់អញ្ចឹងម្ដាយយំរហេមរហាមកតាមផ្លូវអណ្ដើតដក ទេមហាមសម្បើមណាដើរដកចឹងទៅក្នុងដំណើរតាមផ្លូវមកនឹងទាំងពីរអ្នកនឹងមិនបានស្លាប់ដោយសារអត់បាយទេបន្តដំណើរមកទៅលហិតលហៃលហិតលហៃក៏បានមើលទៅឃើញដំបូលផ្ទះដល់ស្គមស្កៃភូមិអ្នកស្រុកក៏បានដើរចូលទៅក៏បានទៅដល់ផ្ទះលោកសិទ្ធិទាំង នៅពេលថ្ងៃត្រង់ដែលក្រុមគ្រួសារគេបរិភោគអាហាររួចទៅសម្រាប់សម្រាមសំងំទៅនៅសត្វសំណក់នៅមេឆ្កែលោកសិទ្ធិនឹងមួយកំពុងតែបរិភោគអាហារអាហាររបស់លោកសិទ្ធិនឹងដាក់ដាក់បាយឲ្យឆ្កែនោះណាចាននឹងកណ្ដាប់មាសយេគ្រាន់តែចានបាយឆ្កែកណ្ដាប់មាសដែរ ចឹងដល់តែអ្នកទាំងពីរចូលទៅឃើញអញ្ចឹងឆ្កែហ្នឹងក៏ព្រុសឃើញមនុស្សប្លែកអ្នកផ្ទះក៏ភ្ញាក់ទៅចឹងលោកសិទ្ធិក៏ចោះមកចិត្តក៏មានមេត្តាធម៌ណាទៀតចិត្តល្អចាត់ចែងឲ្យគេដាំបាយដើម្បីឲ្យអ្នកទាំងពីរហ្នឹងបរិភោគល្មមពីចំណែកដោយគិតថាអត់បាយយូរថ្ងៃហើយអ្នកទាំងពីរហ្នឹងសាកសួរសពគ្រប់ទៅ មិនហ៊ានឲ្យបរិភោគច្រើនទេឲ្យតែល្មមល្មមបន្តិចបន្តួចសម្រន់ការស្រេកឃ្លាននឹងសិនចែកគ្នាមួយចំណែកម្នាក់អញ្ចឹងទៅប្រពន្ធនឹងនឹកអាណិតប្តីទៅនឹកឃើញថាខ្លួនឯងជាស្រីបរិភោគមួយល្មមបានប្តីនឹងកម្លាំងធំ បរិភោគប៉ុណ្ណឹងទៅឃើញតែមិនគ្រប់គ្រាន់ទេគ្រាន់តែដាក់មកមកផ្លេតនឹងអស់រលីងចឹងប្រពន្ធនឹកអាណិតនឹងចាប់ ចំណែកខ្លួនឯងពាក់កណ្ដាលឲ្យទៅប្តីប៉ុន្តែដល់ទៅដាក់ផែនពាក់កណ្ដាលទៅវាហល់ទៀតកាពះនឹងវាស្វិតយូរហើយហើយដាក់មកលមួមឆ្អែតហើយប៉ុន្តែដែលវាឃ្លានមកប៉ណ្ណឹងវាវានៅតែឆ្ងាញ់វានៅតែឃ្លានដល់ខែនទៀតទៅវាហល់ហល់ហល់ហល់ណាហល់ណីហល់ជួយមិនឈ្នះណាទៀតដល់ដល់អញ្ចឹងទៅផ្អេះផ្អេះនេះនឹកឃើញនឹកឃើញ កើតមកជាមនុស្សកំសត់ណាថាវាអត់ថាវាអត់ហើយវាស្រេកវាឃ្លានដល់តែមានបានហើយនឹងវាទុកលំបាកទៀតជីវិតអ្នកក្រខ្សត់លំបាកអញ្ចឹងហើយស្រាប់តែទៅនឹកឃើញថាទៅនឹកឃើញថាពិតមែនតែគេជាឆ្កែឆ្កែលោកសិទ្ធិណាអីក៏មានបំក្រំដើជាងឯងបានបរិភោគអាហារយ៉ាងស្រួលចានសត្វកណ្ដាប់មាស អីទៅទៅនឹកឃើញដូចចង់ចំណែនឆ្កែនោះឯងជាមនុស្សនោះណានៅកំពុងតែផ្អែផ្អែអញ្ចឹងដាច់ខ្យល់ស្លាប់ទៅទៀតស្លាប់ទៅស្លាប់ទៅក៏បដិសន្ធិនៅក្នុងផ្ទៃផ្ទៃអីដែរផ្ទៃឆ្កែហ្នឹងតកើតជាកូនឆ្កែទៅដល់ជាវណ្ណចិត្តហ្នឹងចាប់ជំពាក់នឹងឆ្កែ ហ្នឹងហើយកើតហ្នឹងកើតតែឯងទៀតអត់មានឆ្កែពីរឆ្កែដីអីជាគ្នាទេកើតនៅពោះឆ្កែហ្នឹងហើយនាងជាប្រពន្ធហ្នឹងស្លាប់ប្តីទៅក៏មិនដឹងជាទៅឯណាក៏សុំនៅជាមួយលោកសិទ្ធិទៅត្រង់ធ្វើកិច្ចការងារក្នុងផ្ទះសម្បែងអីហ្នឹងសិទ្ធិហ្នឹងក៏ទុកដាក់ឲ្យនៅនឹងផ្ទះទៅនឹងហើយ រឿងហ្នឹងច្រូតកាត់សេចក្តីទៅហើយញាតិញោមបញ្ជូនមនោសញ្ចេតនាទៅយ៉ាងណាដែលស្រឡាញ់ប្តីណាខំថែមវគ្គកដាឲ្យហើយទៅជាប្តីងាប់ហ្នឹងយំបណ្ណាស្រែកបណ្ណាអាហ្នឹងគឺយើងកាត់កាត់ទៅយើងគ្រាន់តែដឹងណារៀបរាប់ហូហែទៅវាវែងហួសជាតិអស់មកទៅខ្សែដែរហ្នឹងហើយដល់តទេឆ្កែហ្នឹងកើតកូតមកកើតមកគាត់នឹងដែលកើតមកអញ្ចឹងនៅក្នុង ឧបនិស្ស័យដែលដែលឆ្លាតគ្រាន់ដែរនឹងព្រោះមុននឹងស្លាប់ក៏ចេះពិចារណារឿងកម្មផលរឿងបុណ្យរឿងបាបអីអញ្ចឹងឧបនិស្ស័យនឹងនៅដឹងហើយផ្ទះលោកសេដ្ឋីហ្នឹងណាគាត់តែងតែមានការទំនុកម្រងដល់ព្រះបច្ចេកពុទ្ធព្រះបច្ចេកពុទ្ធហ្នឹងគឺមិនមែនព្រះសមាសម្ពុទ្ធទេគឺចន្លោះ ព្រះសម្មាសម្ពុទ្ធគឺមានព្រះវិជ័យកពុទ្ធដែលចន្លោះព្រះសាសនាណាព្រោះកាលនៃព្រះសម្មាសម្ពុទ្ធនឹងគឺចាប់តាំងតែពីព្រះអង្គបរិសន្ធិទទួលគ្នានឹងធាតុបរិនិព្វានអានឹងកាលនៃព្រះសម្មាសម្ពុទ្ធនឹងហើយចន្លោះនឹងចន្លោះនឹងគឺអាចមានព្រះបជ័យកពុទ្ធបានត្រាស់ដឹងពេលហ្នឹងលោកសិទ្ធិគាត់ទំនុកម្ដងព្រះវិជ័យកពុទ្ធចនិច្ចជាកាលមករហូតដល់ទៅឆ្កែនឹងកើតមកអញ្ចឹង ក៏តែងតែដឹងថាអាលោកសិទ្ធិហ្នឹងក៏ទំនុកម្រងព្រះវិជ័យកពុទ្ធដល់ពេលផតកាលក៏តែងតែទៅនិមន្តព្រះវិជ័យកពុទ្ធពីពីកន្លែងព្រះវិជ័យកពុទ្ធក្នុងព្រៃក្រោមដើមឈើហ្នឹងមកកម្មទីកន្លែងផ្ទះហ្នឹងថ្វាយចង្ហាន់បិណ្ឌបាតទៅនៅពេលដែលលោកសិទ្ធិទៅនិមន្តព្រះវិជ័យកពុទ្ធឆ្កែហ្នឹងតែងតែត្រឹកត្រឹកទៅតាមកូនឆ្កែហ្នឹងណាត្រឹកត្រឹកទៅតាមទៅហើយ លោកសិទ្ធិនិមន្តព្រះបច្ចេកពុទ្ធយ៉ាងណាឆ្កែនឹងប្រចាំទុកហើយនៅពេលក្រោយមកនឹងឯងលោកសិទ្ធិក៏ពិសោធន៍ទៅឆ្កែនឹងរៀងឆ្លាតរៀងឆ្លាតណាស់អាចដើម្បីប្រើបានដល់អញ្ចឹងទៅលោកសិទ្ធិនឹងគាត់បានផ្ដាំព្រះវិជ័យកពុទ្ធថាបបិទ្ធលោកម្ចាស់សូមករណាអភ័យទោសក្រែងលោថ្ងៃណាដែលខ្ញុំម្ចាស់មិនបានមកអារាធនានិមន្តដោយផ្ទាល់នេះ ខ្ញុំកណានឹងបង្កប់សត្វសំណក់នឹងឲ្យមកដើម្បីក្រាបទូលដល់ផតកាលរបស់ប្រគុណម្ចាស់កាលដែលប្រគុណម្ចាស់បានឮសំឡេងសត្វសំណក់នេះព្រោះជាសញ្ញាហើយសូមប្រកណាគុណម្ចាស់និមន្តទទួលផតនៅផ្ទះរបស់ខ្ញុំម្ចាស់និងសូមប្រគុណម្ចាស់អភ័យទោសនឹងកំថាមនុស្សមិនមកប្រើឆ្កែអីមកណាណា ព្រះវិជ័យកពុទ្ធមានបកាយប្រកម្មអីទានអធិស្រ័យអ្នកត្រាស់ដឹងអស់កិលេសតែងអនុគ្រោះដល់សត្វសត្វមិនថាមនុស្សឬក៏សត្វទេរឆានបានទទួលយល់ព្រមក្នុងសេចក្តីហ្នឹងហើយក៏អញ្ចឹងមែនទេពេលមួយដែលលោកសទ្ធិគាត់មិនបានអញ្ជើញមកនិមន្តព្រះវិជ័យកពុទ្ធហ្នឹងគាត់ឲ្យឆ្កែហ្នឹងមកឆ្កែហ្នឹងមកត្រឹងហ្មងធ្លាប់មកតាមផ្លូវហ្នឹង មកដល់ទីកន្លែងព្រះវិជ័យកពុទ្ធក៏ក៏ព្រុសធ្វើវ៉ាស់វ៉ាស់ព្រុសព្រះវិជ័យកពុទ្ធក៏ចាំបានថាអដល់ផត្តការហើយលោកចថៃក៏មិនបានអញ្ជើញមកចឹងទៅឆ្កែហ្នឹងបានឃើញព្រះវិជ័យកពុទ្ធស្លៀកស្បង់ប្រដាប់បាតនឹងជ័យបងចឹងទៅនិមន្តមកឆ្កែហ្នឹងនាំមុខត្រីមកទៀតនាំនាំផ្លូវមកហ្នឹងមិនមែនដើរត្រង់ត្រង់ទេ ចូលទៅកន្លែងនេះចូលទៅកន្លែងនោះដោយគិតថាក្រែងលោមានអាសេរពឹសសັບតូចសັບធំអីឯណាបណ្ដេញឲ្យវាទៅឆ្ងាយណែមានគំនិតដល់តែប៉ុណ្ណឹងឆ្ងាយហ្នឹងមានគំនិតដល់តែប៉ុណ្ណឹងចិត្តទៅចូលទៅព្រៃស្ដុកស្ដុកហ្នឹងព្រុសទៅបណ្ដេញសត្វអីហ្នឹងដើម្បីសន្តិសុខនៃព្រះវិជ័យកពុទ្ធព្រះវិជ័យកពុទ្ធពេញប្រទេសណាថា សត្វនេះឆ្លាតមានឧបនិស្ស័យជាបុណ្យកុសលក្នុងសន្តានប៉ុន្តែផ្លត់កតិបានមកជាកំណើតសត្វទេរឆានអញ្ចឹងព្រះវិជ័យកពុទ្ធចង់ពិសោធឆ្កែហ្នឹងទៅចង់ពិសោធចង់ពិសោធឆ្កែហ្នឹងធ្វើជានិមន្តទៅផ្លូវខុសសាកមើលណាឆ្កែហ្នឹងវាប្រកែទេនិមន្តទៅផ្លូវខុសមានអីទេឆ្កែហ្នឹងស្ទុះស្ទុះដេញទៅតាមពាំងពីមុខចាប់ទាញស្បង់មកមក ខំស្បងទាញមកដូចជាថាខុសហើយលោកម្ចាស់អញ្ចឹងណាប៉ុន្តែមិននិយាយមិនអីទេចាប់ទាញមករកផ្លូវត្រូវវិញហ្នឹងដល់តែប៉ុណ្ណឹងចេះប៉ុណ្ណឹងអញ្ចឹងទៅក៏បានមកដល់ផ្ទះនឹងទៅក៏ក្រុមគ្រួសារលោកសិទ្ធិនឹងថ្វាយចង្ហាន់បិណ្ឌបាននឹងសັດសំណក់នឹងតែងបំរើព្រះវិជ័យកពុទ្ធទាំងតែងនាំផ្លូវទៅមកស្រឡាញ់ព្រះវិជ័យកពុទ្ធណា ជាច្រើនដងជាច្រើនសារសំដីម្ចាស់ទៅនិមន្តព្រះវិជ័យកពុទ្ធក៏ទៅតាមម្ចាស់មិនបានទៅខ្លួនក៏ទៅដល់អញ្ចឹងទៅស្និទ្ធស្នាលនឹងព្រះវិជ័យកពុទ្ធណាដោយតទេមេត្តារបស់ព្រះករុណាព្រះវិជ័យកពុទ្ធនឹងផងឆ្កែនឹងស្រឡាញ់មែនទេណាទៀតដល់ទៅពេលវេលាដែលព្រះវិជ័យកពុទ្ធត្រូវនិមន្តមកកម្មភ្នំគុណមិត្តដែនដីនៃព្រៃហែមពៀនវិញណា កាលដែលចម្រើនពរលាលោកសិទ្ធិឆ្កៃនឹងដឹងសេចក្តីថាត្រូវប្រត់ប្រាស់ព្រះវិជ័យកពុទ្ធណាស្ដាយសំណោះណាតែមិនដឹងជាខាត់យ៉ាងណាហើយដំណើរនៃព្រះវិជ័យកពុទ្ធដែលត្រូវនិមន្តមកកាន់ភ្នំគុណមាត្រនោះគឺទៅតាមអភិញ្ញាដែលត្រូវហោះតាមផ្លូវអាកាសហើយបតីរបស់ព្រះវិជ័យកពុទ្ធមិនបានជាប់ជំពាក់ចំពោះសត្វនិងសង្ខារណាឡើយ នឹងមិនបានថាអូអាណិតឆ្កែនឹងមិនទៅអីដូចមនុស្សសាមញ្ញធម្មតានោះក៏ទេម្លោះហើយដល់ពេលវេលាក៏ត្រូវតែនិមន្តមកជួបជុំ ព្រះវិជ័យកពុទ្ធច្រើនអង្គនៅភ្នំគុណអមេរដោយច្រើនដែលទទួលចង្ហាន់បិណ្ឌបាតប្រុសសត្វលោកច្រើនទៅក្នុងវស្សានរដូវដល់ទៅពេលផុតអំពីវស្សានរដូវត្រូវនិមន្តមកភ្នំគុណអមេរតើណាគុណចាស់ជ្រាបថាឆ្កែនឹងយ៉ាងម៉េចទេ សម្លឹងមើលព្រះបជាកពុទ្ធហោះតាមផ្លូវមេឃមកហ្នឹងណាទាំងខោចសាក្នុងចិត្តព្រុសលូទៅទៀតលូលូងព្រុសព្រុសលូងនឹកស្ដាយព្រះបជាកពុទ្ធរហូតតល់តែតល់តែស្លាប់ទៀតតក់ស្លាប់ក្នុងចិត្តដែលស្ដាយហ្នឹងហើយក៏ដង្ហក់ស្លាប់ទៅណាស្លាប់ពីឆ្កែហ្នឹងទៅត្រូវ បុណ្យកុសលដែលបានបម្រើព្រះវិជ័យកពុទ្ធទាំងប៉ុន្មានតាមឧបនិស្ស័យដែលឆ្លប់សន្សំពីជាតិមុនមុនមកណាទេបើកុំតែឆ្លប់សន្សំបុណ្យពីជាតិមុនមុនមកស្មានតែឆ្កែនឹងចេះជ្រះថ្លានឹងព្រះវិជ័យកពុទ្ធអញ្ចឹងបានតែរឿងបុណ្យនឹងវាមិនបាត់ទេណាសូម្បីផ្លត់កតិទៅកើតសត្វតិរិឆានហើយនឹងបុណ្យនឹងតែជាឧបការៈអញ្ចឹងដោយជាព្រះ បរមពុរិស័ទអីសំដីកើតជាសត្វទេរិឆានក៏គង់នៅក្នុងការបំពេញទាននិងមានធัวសប្បុរសប្រសើរជាងមនុស្សខ្លះដែរណាថ្ងៃហ្នឹងអញ្ចឹងក្រោយពីស្លាប់ទៅក៏បានបដិសន្ធិក្នុងឋានតាវតឹងដូចជាគេលើកយកទៅដាក់តម្កល់អញ្ចឹងរួចពីឆ្កែទៅកើតជាទេវតាឈ្មោះថាខោសកៈទេវបុត្រដែលមានឈ្មោះថាខោសកៈសរសេរខោស្រៈអោកោ អសនឹងកទៀតខោសកៈគឺទេវតានោះឯងបានបនបានអានិសង្ឃអំពីការបំរើព្រះវិជ័យកពុទ្ធដោយបញ្ចេញសម្លេងព្រុសនិមន្តព្រះវិជ័យកពុទ្ធព្រុសដេញសัพហើយនឹងស្រែកលូស្ដាយសំណោះព្រះវិជ័យកពុទ្ធហ្នឹងណាទេវតានឹងនិយាយលឺច្បាស់ច្បាស់ណាស់ទៀតនិយាយជាមួយនឹងទេវតាដទៃគឺសំលេងច្បាស់ច្បាស់ចឹងហ្មងប្រហែលដូច្នេះបាន ជាមាននាម ថាខោសកៈ ភោសកទេវបុត្រនឹងនៅក្នុងស្ថានសួគ៌នឹងឯងនៅទៅទៅតាមដំណើរនៃបុណ្យកុសលអស់កាលដ៏យូរអង្វែងណាទៀតនៅក្នុងស្ថានសួគ៌ហ្នឹងហើយការពេលវេលាដែលចិត្តទៅកន្លងទៅកន្លងទៅរហូតដល់ទៅពេលព្រះសម្មាសម្ពុទ្ធបរមគ្រូ ព្រះសមណៈគោដមនៃយើងដែលព្រះអង្គដល់កាលពេលវេលាដែលត្រូវត្រាស់ដឹងឡើងក្នុងលោកក្នុងរវាងមនុស្សអាយុ100ឆ្នាំហ្នឹងហើយប្រពន្ធរបស់បរោះកំសត់ដែលនៅជាមួយលោកជាថៃហ្នឹងក៏ទៅក៏ទៅតាមយថាកម្មណាទៀតដែលបានជួយបំរើលោកជាថៃឲ្យជ្រះថ្លានឹងព្រះវិជ័យកពុទ្ធជួយដាំចង្ហាន់បិណ្ឌបាតជួយដើម្បីនឹងដាក់បាតអីអញ្ចឹងដំណើរបនកុសលហ្នឹងក៏ទៅកម្មសុគតិភពទៅតាមបនកុសលរៀបចំអញ្ចឹងទៅ នឹងប៉ុន្តែអ្នកទាំងពីរហ្នឹងមានប្រវត្តិយ៉ាងណាយ៉ាងណាតទៅមុខទៀតខ្ញុំកណាខ្ញុំបាទនឹងសម្ដែងកេណ្ឌគុណម្ចាស់ជឿញាតញោមបងប្អូនហើយក៏អាចដើម្បីថាទុកដល់កូនចៅអីស្ដាប់ទៅងាយយល់នៅក្នុងរឿងរ៉ាវដែលប្រព្រឹត្តទៅដោយអំណាចកម្មផលដែលជីវិតនេះគឺជាកម្មទាយាតជាអ្នកទទួលនៅមរតកអំពីកម្មគឺអំពើដែលខ្លួនបានធ្វើហើយ នៅពេលដែលចតតេចាអំពីទេវលោកមកទាំងខោសកៈទេវបុត្រនឹងឯងក៏បានមកកើតជាកូនស្រីពេជ្យាចានឹងរឿងបាបតាមឲ្យផលម្ដងណាបាបនឹងបាបមកពីណាទៀតបាបដែលຕົកកូនចោលតាមផ្លូវហ្នឹងណាអំពើដែលធ្វើឲ្យនឹងបាត់ទេចាំឱកាសពេលវេលានឹងឲ្យផលណាឥឡូវឃើញទេ រឿងបំដែលបានបំរើព្រះវិជ័យកពុទ្ធក៏បានឲ្យផលកើតក្នុងទេវលោកចុតិមកកើតជាមនុស្សក៏ពិតមែនប៉ុន្តែបាបនឹងវាជ្រៀតជ្រែកឲ្យមកកើតជាកូនស្រីពេជ្ជាហើយនាងហ្នឹងដែលកាលដែលមានគួរហ្នឹងគិតទុកឲ្យស្រេចថាបើសិនជាអញកើតមកនឹងកូនអញនឹងគឺកូនស្រីអញនឹងទុក ចិញ្ចឹមបីបាច់ថែរក្សាដើម្បីប្រកបមុខរបរដូចជាអញដែរមានកំណត់គិតអញ្ចឹងទុកកូនស្រីហើយបើសិនជាកើតមកកូនប្រុសអញមុខយកអញអញមុខទៅយកទៅកវែងចោលហើយគិតទុកហើយស្រេចអញ្ចឹងហើយដល់ទៅកើតមកហូរសក់ទៀតប្រុសឲ្យច្បាស់ចេះមានទៅស្រឡាញ់អីប្រុសនឹងមិនចូលចិត្តទេកើតមកបានតែមក ផ្លេតនឹងក៏បានយកទៅចោលនឹងកន្លែងគេចាក់សម្រាមចោលហើយនឹងណាចោលទៅណាក៏ទៅដែរស្លាប់ក៏ស្លាប់រស់ក៏រស់ទៅនឹងនៅក្នុងនគរកៅសំពីទៀតនឹងនគរកៅសំពីនៅអំពីខាងលិចពុទ្ធគិយាពីខាងលិចក្រុងពរាណសីនឹងទៀតទៀតនឹងក្នុងប្រទេសឥណ្ឌាសពថ្ងៃហ្នឹង ពីពីមុនហ្នឹងមានឈ្មោះកោសំពីក្នុងកាលនោះមានកោសំពីកសិទ្ធិទាំងសិទ្ធិនៅក្នុងនគរកោសំពីហ្នឹងគាត់មានភរិយារបស់គាត់ហើយភរិយាហ្នឹងក៏មានផ្ទៃពោះគ្រប់ខែហើយដែរដល់អញ្ចឹងលោកសិទ្ធិហ្នឹងគាត់បានធ្វើដំណើរទៅ ស្គាល់ព្រះរាជាក្នុងកាលនោះក៏បានជួបនឹងព្រាមបារោហិតណាជួបនឹងព្រាមបារោហិតព្រាមបារោហិតនឹងចេះគុណគូទៀតចេះគុណគូទៅចេះគុណគូថាយីបើសិនជានរណាកើតក្នុងថ្ងៃនេះណាបើជាប្រុសហ្នឹងណាប្រកាសជាបានបានទៅជាសិទ្ធិធំក្នុងនគរកៅ32នេះហើយ អ្នកណាកើតថ្ងៃហ្នឹងគឺថាមានរឹកពេលវេលាល្អណាស់ហើយហ្នឹងគន់គូអញ្ចឹងសេដ្ឋីបានស្ដាប់ឮអញ្ចឹងក៏ត្រូវធ្វើដំណើរទៅគាល់ព្រះរាជាក៏នាំបរោះម្នាក់ទៅផងនឹងក៏ឲ្យបរោះម្នាក់ហ្នឹងត្រឡប់មកវិញចាំមើលភារយារបស់គាត់នឹងឯងប្រសូតបុត្រចាំមើលដល់បើកូនគាត់កើតថ្ងៃហ្នឹងគឺថាមុខបានជាសេដ្ឋីធំណាគាត់ក៏ទៅគាល់ព្រះរាជាទៅ ដល់ទៅពេលជាប់កិច្ចការខ្វល់ព្រះរាជាត្រឡប់មកវិញកូនអត់ទាន់កើតទេដល់កូនអត់ទាន់កើតអញ្ចឹងហ្នឹងកន្លងមួយថ្ងៃមកហ្នឹងគាត់ក៏ឲ្យគេស្រាវជ្រាវមើលឲ្យស្រាវជ្រាវមើលតើម្សិលមិញហ្នឹងតើមាននរណាកើតកូនក្នុងថ្ងៃហ្នឹងទេស្រាវជ្រាវរត់ទៅក្នុងកាលនោះក៏មានបរោះម្នាក់ ដែលជាព្រាមបារោហិតដែរណាទៀតបានរើសខោសុខមានឹងដែលមានជាប់ឈ្មោះពីទេវតាមកហ្នឹងរើសខោសុខមាដែលដែលម្ដាយជាស្រីទេស្ចាយកទៅចោលហ្នឹងកើតចំថ្ងៃដែលដែលហោរាគេទាយថាបានជាសេដ្ឋីធំក្នុងនគរ97ហ្នឹងកើតចំថ្ងៃហ្នឹងហើយក៏រើសយកទៅចិញ្ចឹមទៅមានបានស្លាប់ឯណារើសយកទៅចិញ្ចឹមទៅ លោកសេដ្ឋីក្រុងកៅសំពីហ្នឹងបានឲ្យគេសើបសួរតំណឹងសើបសួរទៅដឹងដឹងថាខោសុខកមាហ្នឹងកើតថ្ងៃហ្នឹងកើតក្នុងថ្ងៃហ្នឹងដល់អញ្ចឹងគាត់ក៏ឲ្យទៅសុំសុំលោះអំពីព្រាមបារោហិតហ្នឹងសុំដើម្បីយកមកធ្វើជាកូនគាត់តែដឹងថាមិនមែនជាកូនបង្កើតទេហើយរឿងអាកំបាំងគាត់មិនប្រាប់ទេថាតាដាកើតក្នុងថ្ងៃហ្នឹងនឹងបានជាសេដ្ឋីធំណា រឿងអាកំបាំងហ្នឹងគាត់មិនប្រាប់អីទេគាត់ទៅសុំសុំហ្នឹងព្រាមរោហិតហ្នឹងក៏យល់មុខលោកសិទ្ធិមិនចង់ឲ្យដែរទេព្រោះខ្លួនឯងហ្នឹងក៏ខ្សត់កូនលោកសិទ្ធិហ្នឹងសុខចិត្តពេញមកពាន់កហបណៈទៀតដើម្បីបានខូចសក់ហ្នឹងយកមកចិញ្ចឹមពេញមកពាន់កហបណៈយកមកបានខូចសក់ហ្នឹងបានណាឥឡូវចិញ្ចឹមចិញ្ចឹមទៅពេញចិត្តស្រឡាញ់ចឹងដើម្បីថា ជាកូនអីចឹងកុំឲ្យដឹងថាមិនមែនកូនបង្កើតអីចឹងណាទុកជាកូនបង្កើតមកហើយបើសិនជាកូនយើងហ្នឹងកើតមកជាស្រីយើងផ្សំគុំឲ្យជាប្តីប្រពន្ធគ្នាទៅមិនហ្នឹងហើយដល់ទៅពេលគាត់កើតកូនបង្កើតគាត់មកប្រុសដែរគ្រាន់តែគាត់កើតកូនបង្កើតគាត់មកបានមួយថ្ងៃពីរថ្ងៃគាត់មានគំនិតគិតចង់សម្លាប់គ្រូសពទុកមិនបានទេ តែຕົកទៅកូននឹងប្រកាសជាបានធ្វើជាសិទ្ធិធំហើយកូនយើងនឹងវាសិទ្ធិអីទៅវានឹងសិទ្ធិតូចទៅហើយអញ្ចឹងត្រូវសម្រាប់ខោសុខក៏បានហ្នឹងណាដល់អញ្ចឹងគាត់ក៏បានឲ្យអ្នកបម្រើនឹងឯងយកខោសុបនឹងទៅទុកនឹងផ្លូវរទេសនៅពេលយប់ទុកចោលផ្លូវរទេសទៅរុំទៅពុតអីជ្រូកដួលដាក់កណ្ដាលផ្លូវរទេសហើយផ្លូវរទេសនឹងតែតែពលឹមស្រាងស្រាងហ្នឹងគឺឈ្មោះអទេសរាប់រយហើយបង មិនតាន់ទាំងស្រាងផងណាទៀតមិនតាន់ទាំងស្រាងផងហ្នឹងនៅល្ងឹតល្ងឹតឥឡូវដែលរតេគេបរតេហើយដល់មុខទៅគេជន់ងាប់ទៅមង្គោជន់រតេកិនងាប់ទៅលុកផ្លូវផងរតេហ្នឹងហ្នឹងហើយដល់ទៅពេលឈ្មោះយតេះបមកមែនទៀតនៅល្ងិតល្ងិតស្ទងស្ទងអញ្ចឹងស្រាប់តែគោដែលនាំភូមិរតេះហ្នឹងមកដល់ហ្នឹងស្រាប់ទឹកទឹកងក់អត់ទៅ អត់ទៅទៀតទោះជាវាយទោះជាដេញយ៉ាងណាក៏រតេះគោគោនឹងវាអត់ទៅទុកជ្រែងជើង8ទៅខ្លាំងដល់តែប៉ុណ្ណឹងហ្នឹងអញ្ចឹងអ្នករតេះនឹងឆ្ងល់ណាមានហេតុការអីវាមិនដែរអញ្ចឹងខំចម្លងមើលទៅឃើញស្ទង់ស្ទង់ម្ដុំម្ដុំដូចគល់ឈើអីចេះគោនឹងវាខ្លាចក៏អុចភ្លើងទៅមើលឃើញកូនក្មេងហ្នឹងកុមារហ្នឹងណាអញ្ចឹងក៏រើសយកមកចិញ្ចឹមទៅសិទ្ធិ ឲ្យយកទៅអញ្ចឹងឯងសើបមើលទៀតងាប់ហើយនៅសើបមើលទៅដឹងដឹងតែមិនទាន់ងាប់ឈ្មោះរតេះហ្នឹងគេរើសយកទៅចិញ្ចឹមឲ្យយកប្រាក់1000កហបណៈហ្នឹងទៅលាស់យកមកទៀតហ្នឹងអស់ប្រមាណ1000បាត់2000ណាហើយទៅលាស់យកមកចឹងយកមកហ្នឹងមិនបានប្រមាណថ្ងៃទេនឹករោវិធីដើម្បីសម្លាប់នឹករោវិធីដើម្បីសម្លាប់ហ្នឹង ចឹងនឹកនឹកទៅក្រោយមកហ្នឹងក៏ឲ្យគេយកខោសុកមាហ្នឹងណាទៅដាក់ចោលក្នុងព្រៃខ្មោចនឹកឃើញថាក្មេងប្រប៉ុណ្ណឹងវាវាវាខ្លាចទៅវាអត់បាយអត់ទឹកអត់ទឹកដោះអីមកដល់ស្លាប់ហើយមានរឿងអីរស់ទៀតព្រៃខ្មោចហ្នឹងងាយមនុស្សណាហ៊ានចូលទៅក្នុងព្រៃខ្មោចក៏ទុកចោលទៅដែរឲ្យគេយកទៅទៅយប់យប់ល្ងាចហ្នឹងទុកចោលទៅ ព្រលឹមឡើងអ្នកកង្វេលពពេដេញពពេទៅដេញទៅក្បែរក្បែរព្រៃខ្មោចហ្នឹងស្រាប់តែមានពពេមេមួយហ្នឹងទៀតបែកពីភូមិទៅដើរចូលក្នុងព្រៃខ្មោចសម្ដៅខោសុបកមាហ្នឹងស្រាប់តែដើរទៅដល់ទៅដាក់ដោះឲ្យខោសុបកមាបើពពេហ្នឹងវាអញ្ចឹងទៀតណាឲ្យខោសុបហ្នឹងបើដោះខ្លួនឯងជាពពេហ្នឹងហើយក៏ រួចទៅក៏ហួសទៅចូលក្នុងភោវិញទៅអ្នកកង្វេលហ្នឹងក៏ចាប់លឹកនឹកឆ្ងល់ដែរចង់ទៅតាមហើយបើនៅឃើញប្រពេហ្នឹងមកវិញក៏ហីទៅដល់តែដេញប្រពេមកវិញឃើញមេប្រពេហ្នឹងទៅទៀតឆ្ងល់ដែរម្ដងនេះមេប្រពេហ្នឹងទៅធ្វើអីក៏ដើរទៅតាមមើលទៅក៏ឃើញទេរកហ្នឹងអញ្ចឹងរឿងយកមកចិញ្ចឹមរឿងយកទៅចិញ្ចឹមហើយលោកសិទ្ធិក៏សើបមើលទៅដឹងរឿងហ្នឹងទៀត ដឹងរឿងនឹងទៀត1000ទៀតណា1000ទៀតណាហើយទៅលាស់យកមកចិញ្ចឹមម្ដងទៀតចិញ្ចឹមនឹងចិញ្ចឹមរោគវិធីដើម្បីសម្លាប់ឲ្យស្លាប់ណាហ្នឹងចឹងលើក្រោយហ្នឹងលើក្រោយហ្នឹងគាត់ឲ្យគេយកទៅដាក់នៅនឹងក្រោលគោតែគោចូលទៅវាជន់ងាប់ហើយចឹងដាក់នឹងក្រោលគោអញ្ចឹងទៅ គោតែកាលណាប្រលប់ប្រលប់គេដេញចូលក្រោលហ្នឹងណាគាត់យកទៅដាក់មុនឲ្យស្រេចវិធីដើម្បីឲ្យស្លាប់ហ្នឹងអញ្ចឹងមានអីទាំងគោពីដើមគោច្រើនច្រើនរាប់រយមានគោបាណាមេភងណាមេភងហ្នឹងគឺសិតតែមានប្រដាប់គ្រឿងល្អល្អបាញ់ដោយគ្រឿងក្រអូបមេភងហ្នឹងមានកម្លាំងខ្លាំងជាងកូនភងមេភងនឹងកណាគុណចាស់ស្ដាប់ ស្ដាប់រឿងអញ្ចឹងមិនធុញទេណៃខ្លាញ់មិនបានស្ដាប់ធัวអាអីនៅវែងទៀតណានៅវែងទៀតទៀតអញ្ចឹងខ្ញុំតាណាសម្បាសម្ដែងទុកណាឲ្យកូនចៅតូចតាចអីស្ដាប់ទៅបានយល់រឿងជីវិតនឹងទៅជាឧបនិស្ស័យល្អមាញ់មាញ់ហ្នឹងខ្សែអត់អស់មិនដឹងដល់កន្លែងណាភ្លេចមើលណា ហ្នឹងអញ្ចឹងប្រមាណដងហើយដែលឲ្យយកកូនហ្នឹងទៅទៅសម្លាប់ហ្នឹងទៀតរាប់មើលប្រមាណដងហ่ะទី1គឺម្ដាយហ្នឹងចាប់ពីនឹងមកមួយណាម្ដាយយកទៅចោលក្នុងកំដួសម្រាមទី2យកទៅដាក់នឹងផ្លូវរតេះបានអ្នករតេះជួយទី3យកទៅដាក់នឹងព្រៃខ្មោចបានមេពពេហើយនឹងអ្នកកងវាលពពេនឹងជួយ ទី4យកទៅដាក់នៅនឹងក្រោលគោអញ្ចឹងទេណានឹងដាក់នឹងក្រោលគោហ្នឹងគោភោងហ្នឹងមេបាគោហ្នឹងណាមេគោភោងហ្នឹងក៏ការពារទៅរហូតដល់នារីកងវេលគោហ្នឹងយកមកចិញ្ចឹមលោកសិទ្ធិតាមដានដឹងទៅលួងមួយពាន់មកទៀតហើយជាធម្មតា មនុស្សដែលត្រូវការលុយហើយកូននឹងវាមានតែកូនបង្កើតអីហើយបានមកពាន់អញ្ចឹងព្រមហើយមកពាន់មិនមែនតិចទេណាច្រើនជាង1000ដុល្លារណាទេមកពាន់ណាយើងគិតមើលក្នុងមួយកហបណៈមានតម្លៃស្មើនឹងមាសដែលមាសហ្នឹងទម្ងន់ស្មើនឹងទម្ងន់80ក្របស្រីក្របស្រី80ក្របឲ្យយកទៅថ្លឹងបណ្ណា មាសចំនួនស្មើនឹងប៉ុណ្ណឹងអានឹងមួយកហបណៈហើយដល់ទៅ80 80កហបណៈណាអើឲ្យ80កហបណៈអី80គ្រាប់ស្រូវមួយកហបណៈ1000កហបណៈហ្នឹងអញ្ចឹងដល់អញ្ចឹងលើកទី5គាត់ថាម្ដងនេះកុំឲ្យប្របាកច្រើនយកចោលក្នុងជ្រោះហ្មងណាជ្រោះភ្នំជ្រៅតលាក់ទៅវាងាប់ហើយមិនអញ្ចឹងទៀតណោះនឹង ប៉ុន្តែវាមានងាប់ពីណាពីព្រោះជ្រោះនឹងគឺណែជាងដំបាញជាងដំបាញហ្នឹងណាគាត់តែងតែយកកំតិចអំបោះយកទៅចាក់ចោលជ្រោះហ្នឹងដែរហើយចាក់ចោលជាច្រើនខែច្រើនថ្ងៃមកអឺអាវាគោវាគោទៅទុនទុនមានអីហើយកូនតូចទម្លាក់ទៅគាត់ទៅតែដុតនឹងកំតិចអំបោះហ្នឹងមានងាប់អីនៅហ្នឹងទៅ នៅនឹងទៅយំស្រែកអេសអានៅក្នុងជ្រោះនឹងអញ្ចឹងទៅ អ្នកដែលដើររួបោចវัวរួឆ្នាំមករួវัวផងរួឆ្នាំផងរួរួយណាយនៃអីមួយបានចង់ទៅសសៀសសៀតាមជ្រោះហ្នឹងឃើញកូនហ្នឹងឮសំឡេងយំប្លែកដែរក្នុងជ្រោះជ្រៅអញ្ចឹងគេតែខំចុះទៅចុះទៅក៏បានឃើញកូនកូនតូចហ្នឹងខោសពប្រមាណហ្នឹងក៏រើសយកមកចិញ្ចឹមទៀតទៅ អត់ងាប់ទេហ្នឹងហើយប្រកាសណាគុណចាស់ជ្រាបថាម៉េចបានមិនមិនងាប់អស់យើងបែបងាប់តាំងពីចោលនឹងសម្រាមម្លេះមិនទៅអស់យ៉ាងបើគេរើសយកមកចិញ្ចឹមដាក់នឹងផ្លូវអតីមុខតែមិនរស់ហើយរឿងអីបានជាមិនងាប់អញ្ចឹងមកពីអីមកអំពីបនបនអីបនកន្លែងណាបនបំរើព្រះវិជ័យកពុទ្ធណៃបំរើនឹងធំណាស់ហើយបំរើនឹងមិនមែនក្នុងជាតិជាមនុស្សផងក្នុងកំណើតជា សត្វទេរិឆានផងណាប៉ុនហ្នឹងតាមជួយដល់តែប៉ុណ្ណឹងណាហើយរឿងអីដែលចេះតែចង់ឲ្យម្ដាយលោកជាថៃនឹងចង់ឲ្យតែឲ្យស្លាប់ហ្នឹងអាម្ដាយបង្កើតក៏ចង់ឲ្យស្លាប់លោកសិទ្ធិឪពុកចិញ្ចឹមហ្នឹងក៏ចង់ឲ្យងាប់ហ្នឹងមកពីអីបាបកម្មកន្លែងណាហ្នឹងអញ្ចឹងរឿងហ្នឹងឃើញទេបាបកម្មទៅតាមផ្ដំទេអញ្ចឹងទុកកូនចោលហ្នឹងបាបហើយហ្នឹង ទុកកូនចោលសំបីមិនមានចេតនាសម្លាប់ត្រង់ត្រង់ដឹងតែទុកទៅវាងាប់ឯងមិនអញ្ចឹងឯទៀតណារហូតដល់តែកូននឹងងាប់មែនណាហ្នឹងហើយមើលប៉ុន្តែ បើកុំតែបានបន់ចេតជួយការពារណាត្រូវត្រូវកម្មពីវរៈនឹងស្លាប់បណ្ណាបណីឥឡូវគ្រាន់តែបាន ទៅកើតជាឆ្កែមួយជាតិហ្នឹងបន់សម្បើមណាស់ជួយព្រះវិជ័យកពុទ្ធបំរើ ព្រះវិជ័យកពុទ្ធបន់ធំណាស់ បានទៅកើតជាទេវតាចុតិមកជាមនុស្សដែលត្រូវម្ដាយនិងឪពុកចិញ្ចឹមយកទៅសម្លាប់នឹងគឺថាបុណ្យនឹងជួយការពារមិនឲ្យស្លាប់ទៅទៀតយីបានថារឿងហ្នឹងយើងយើងធ្លាប់ធ្វើបាបក៏ធ្លាប់ហើយប៉ុន្តែយើងយើងធ្វើបុណ្យឲ្យច្រើនទៅបានបុណ្យហ្នឹងវាជួយការពារពីយន្តរាយក្នុងជីវិតរបស់យើងហ្នឹងលើកទី5ក៏មិនងាប់លើកទី6លើកទី6ងាប់ទេ ឥឡូវទី6ហ្នឹងវាមានរឿងគួរឲ្យអាណិតលោកសិទ្ធិកម្មពីលោកសិទ្ធិហ្នឹងទៀតកម្មពីយ៉ាងម៉េចខោសុបកមាហ្នឹង5លើកហ្នឹងមិនមែនប្រមាណថ្ងៃម្ដងអីទេណាយូរយូរដែរណាដែលលោកសិទ្ធិគាត់លួសគេ1000កហបណៈមកអញ្ចឹងគាត់នឹកស្ដាយលុយគាត់ដែរអស់1000អញ្ចឹងចាំបន្តិចសិនចុះយ៉ែនឹងប៉ុនរបស់ខោសុបផងសម្រាប់តែនឹកឃើញយកទៅសម្លាប់ម្ដងម្ដងមួយឆ្នាំអីណោះ ចឹងមួយឆ្នាំអីចឹងទៅរហូតដល់ខូចសុបនឹង5 6ឆ្នាំម្ដងហ្នឹងក៏នឹកឃើញថានឹកឃើញថាយកតែឲ្យនាយស្មូនឆ្នាំងដុតតែហ្មងហ្នឹងយកតែឲ្យនាយស្មូនឆ្នាំងដុតទៅទៅណាវាមិនងាប់ហើយអញ្ចឹងពេលដែលនាយស្មូនឆ្នាំងហ្នឹងមកលេងលោកសិទ្ធិស្មូនឆ្នាំងហ្នឹងក៏ជាកម្មករលោកសិទ្ធិហ្នឹងអ្នកបម្រើលោកសិទ្ធិហ្នឹង ដឹកឆ្នាំងនៅឆ្ងាយពីផ្ទះភូមិគាត់ហ្នឹងមើលកន្លែងណាដីល្អអីដើម្បីធ្វើឆ្នាំងបានហ្នឹងធ្វើជាឡដុតឆ្នាំងទៅរោគប្រាក់រោគកាសអីជូនលោកសិទ្ធិទៅហើយមកលេងលោកសិទ្ធិយកចានយកឆ្នាំងយកអីអីដែលដុតបានល្អល្អមកជូនលោកសិទ្ធិលោកសិទ្ធិហ្នឹងក៏ខិតប្រាប់ខិតប្រាប់ថាណែថ្ងៃក្រោយណាបើសិនជាយើងប្រើកូនយើងឲ្យទៅណា ខ្ចីចានខ្ចីឆ្នាំងអីហ្នឹងបើឮសូរតែខ្ចីចានខ្ចីឆ្នាំងហ្នឹងអ្នកឯងហ្នឹងចាប់កូនហ្នឹងដុតត្មងទៅអាហ្នឹងយើងវាគ្មានត្រូវការទៅយកឆ្នាំងចានអីហ្នឹងមកប្រើប្រាស់ទេអានេះគ្រាន់តែយើងប្រើប្រើទៅណាអ្នកឯងដឹងអញ្ចឹងដឹងអញ្ចឹងចាប់ដុតហ្មងណាថ្ងៃក្រោយហ្នឹងបានឱកាសពេលវេលាគាត់ក៏ប្រើខោសពហ្នឹងកូនហៅកូនចឹងខោសពហ្នឹងក៏ដឹងថាឪហ្នឹងជាឪពុក បង្កើតអញ្ចឹងទៅព្រោះមានដឹងអីកើតមកម៉ែយកចោលហើយហើយប្រហែលថ្ងៃហ្នឹងលោកសិទ្ធិចិមរហូតមកបាទទុកណែកូនកូនឯងណាមើលទៅណែកន្លែងពូថ្មូនឆ្នាំងទៅហើយទៅប្រាប់គាត់ថាពុកត្រូវការចានឆ្នាំងឲ្យឲ្យគាត់នឹងនាំចានឆ្នាំងមកកូនឯងគ្រាន់តែទៅប្រាប់បានហើយហើយមកវិញមក បាទុកហ្នឹងហូបសពហ្នឹងក៏ធ្លាប់ទៅស្គាល់កន្លែងដុតឆ្នាំងដុតអីនឹងដែរធ្លាប់តាមឪពុកចិនហ្នឹងសិទ្ធិក្នុងក្រុងកោចំពីហ្នឹងដែលទៅមើលកន្លែងដុតឆ្នាំងដុតអីធ្លាប់ទៅតាមទៅអីស្គាល់ណាម្ដងដែរគាត់មិនទៅឲ្យខូចសពហ្នឹងទៅតែឯងនៅពេលដែលទទួលពាក្យរបស់ឪពុកហ្នឹងមកប្រៃភ្លាមទៀតខំណាខំឧស្សាហ៍ណាស់ ធ្វើកិច្ចការងារឪពុកប្រើមិនមានប្រកែកឬក៏មុខកញើកញើអីទេស្ដាប់បង្កប់ណាស់វាតោះតែឪពុកនឹងឯងតែមិនពេញចិត្តចង់ឲ្យនៅរស់ក្រៃលោធំទៅបានជាសិទ្ធិធំលើកូនគាត់នោះបើកូនគាត់ស្រីមានអីឥឡូវកូនគាត់ប្រុសដែរគ្រាន់តែចេញផុតពីផ្ទះមកវាជួបប្អូនប្អូនជាកូនសិទ្ធិបង្កើតណា ប្អូនហ្នឹងកំពុងតែលេងលបែងលេងបោះអង្គញអីអញ្ចឹងទៅហើយលេងដាក់លុយហើយគេធំធំក្រាន់គេលេងឈ្នះហើយឯងជាតូចអស់លុយលេងអស់លុយលេងចាញ់អស់លុយតែចង់តែលេងដល់តែឃើញបងមកអញ្ចឹងពឹងបងណាពឹងបងបងជួយលេងជួយលេងគុញខ្ញុំខ្ញុំចាញ់ប្រាក់អស់ហើយទេបងអូនបងប្រញាប់ ទៅណែកន្លែងពូដុតឆ្នាំងឪពុកប្រើបងទៅទេទៅមិនបានទេបងជួយលេងខ្ញុំបកែកចុះបកែកដល់បងអូនថាបើអញ្ចឹងបងឯងនៅលេងខ្ញុំទៅជំនួសបងបងបងហ្នឹងក៏ក៏គោរពបងអូនដែរហើយកិច្ចការងារហ្នឹងបើបងអូនទៅប្រាប់ជំនួសហើយក៏បានតាមពាក្យទៅណាថា ទុកសង្ជ័យចាមឆ្នាំងយកមកធ្វើកិច្ចការនេះអីអញ្ចឹងណាឲ្យលោកពូឆ្នាំងនាំមកឲ្យបងឯងឆាប់មកវិញណាបងនៅលេងហើយបងហ្នឹងប្រកែលេងធំក្រាន់ហ្នឹងប្រកែលេងអូហ្នឹងទៅទៅទៅល្មិចល្មិចញាតញោមជ្រាបហើយណោះណាជ្រាបបន្តិចតើលោកពូទុកឲ្យចៃចាមឆ្នាំឲ្យពូយកទៅអាចឹងណាចឹងតែក្មួយឯង ដើរមកអញ្ចឹងហត់នឿយហើយនៅនៅលេងពូបន្តិចសិនទៅមានចំណេញចំណុកអីហុចឲ្យហុចឲ្យទៅឯនោះគង់ដាក់ភ្លើងឲ្យស្រួលល្អមើលតែកូនសិភ័យភ្លេចខ្លួនចាប់បោះទៀតហើយដល់ចាប់បោះលើកនេះមានអ្នកណាជួយដោយខូនសក់អត់ទេចាប់បោះក្នុងគំនូភ្លើងអស់ដុតឆ្នាំងទៀតចូលទៅវាងាប់បាត់ហើយងាប់ទៅងាប់មែនទៅអឺ បើសិនជាខោសពឥឡូវបែបមានរឿងអីអីផ្សេងផ្សេងណាតែនេះវាមិនមែនខោសពងាប់មែនទៅងាប់កូនសិទ្ធិបង្កើតទៅងាប់ទៅហើយបងខោសពហ្នឹងនៅចាំយូរពេកប្រលុបប្រលុបទៅភ័យមិនដឹងយ៉ាងម៉េចទេក៏បានមកដល់ផ្ទះមកដល់ផ្ទះសិទ្ធិស្រឡាញ់កាំងហើយអីមិនក៏មិនងាប់ទៀតហើយលើកនេះពេលសួរម៉េចកូនហើយទៅណែប្រាប់លោកពូស្មុនឆ្នាំងហើយ បើពុកខ្ញុំអត់បានទៅទេណែប្អូនរាប់ទៅជំនួសឲ្យខ្ញុំនៅលេងកូនជួសឥឡូវខ្ញុំបានឈ្នះឲ្យប្អូនចាំប្អូនអត់ឃើញមកវិញអីហ្នឹងក្រាន់តែលឺប៉ុណ្ណឹងយ៉ាងម៉េចទៀតដែលស្រឡាញ់កូនបង្កើតណាស់ណាចង់ស្លាប់គេស្លាប់ឯងដើម្បីកូនឯងឥឡូវគ្រាន់តែលឺតែកូននឹងទៅប៉ុណ្ណឹងដឹងរឿងបាត់ហើយដឹងរឿងបាត់ហើយ ដល់អញ្ចឹងគាត់គាត់លួចយំតែលួចយំឲ្យគ្រូសពដឹងឯងយំសោកតែគាត់ទាំងឯងរេងរេទៅចាប់ផ្ដើមមានជំងឺពីនឹងមកលោកសិទ្ធិហ្នឹងឈឺរេងរេទៅញ៉ាំនៅពេលហ្នឹងគាត់ក៏មិនដឹងជាបានកូនបង្កើតអីណាទៀតក៏គាត់ចិត្តតែចិញ្ចឹមខោសពនឹងទុកទៅដោយចាត់ថាជាកូនបង្កើតរបស់គាត់ហ្នឹងក៏ចិត្តចិញ្ចឹមទៅប៉ុន្តែនៅក្នុងគំនិត នៅតែចង់សម្រាប់ខោសុបសិទ្ធិហ្នឹងអើខោសុបប្រមាណហ្នឹងនៅដល់តែមានរឿងអញ្ចឹងដឹកឃើញថាបើកុំតែបើកុំតែអាខោសុកហ្នឹងកុំអីកូនអញងាប់ទេវាទៅទៅឃើញអញ្ចឹងទៅទៀតវាមិនដឹងថារឿងហ្នឹងមកពីខ្លួនឯងទេបាបកម្មខ្លួនឯងចង់សម្លាប់គេនោះរហូតដល់តែសម្លាប់កូនខ្លួនឯងហើយនៅមិនដឹងខ្លួនទៀតណានៅតែអញ្ចឹងប៉ុន្តែទុកប្រើសិនទៅព្រោះស្រួលប្រើកូនហ្នឹងស្រួលប្រើណាអូសុកហ្នឹងឧស្សាហ៍ កិច្ចការងារប៉ុន្តែអត់ឲ្យរៀនអក្សរទេវាស្អប់ពីក្នុងមកមិនគិតគូឲ្យរៀនលេខរៀនអក្សរគ្រូអាចារ្យអីពីដើមមិនសូវសបោគ្រូណាតើលបញ្ជូនលុយកាក់អីទៅរៀនឆ្ងាយឆ្ងាយឥឡូវមានចង់ឲ្យទៅណាឲ្យនៅបំរើ មានបានរៀនអក្សរមានបានចេះដឹងអីណាទុកប្រើគូសុបនឹងរហូតដល់ទៅពេញកំឡោះអាយុ6 7ដល់10កំឡោះហើយណោះហ្នឹងចឹងហើយដឹងអី តិចដល់បើធំទៅសម្លាប់ឯងយកស្របទៅសិទ្ធិទៅភ័យដល់ពេលធំទៅធំទៅភ័យហ្នឹងម្ដងនេះរមជោគបាយឲ្យឲ្យខូចសពនេះស្លាប់ដល់បានហ្នឹងគាត់មានសម្លាញ់គាត់ជាអ្នកធ្វើការយាមល្បាតនៅព្រំប្រទល់ដែនអាជាអ្នកកងការពារណាអញ្ចឹងទៅគាត់ក៏គិតឲ្យគេសម្លាប់គាត់នឹងឯង សម្រាប់ខូចសុខនឹងឥឡូវវាឈប់កុមារឥឡូវវាឡើងយុវជនឡើងកំឡោះអីអស់ហ្នឹងអញ្ចឹងទៅគាត់ចង់ឲ្យអ្នកធ្វើការនៅឯទួលដែនណាអ្នកយាមព្រំប្រទល់ដែនហ្នឹងសម្លាប់ដោយសម្លាប់នឹងសត្រាវុធអញ្ចឹងទៅគាត់មិនបានជួបផ្ដាំផ្ញើអីដោយមាត់ជាមួយអ្នកនៅនឹងទួលដែនហ្នឹងដូចជាមួយនឹងស្មូនឆ្នាំងទេម្ដងនេះគាត់សរសេរអសរទៅ សរសេរនឹងกระดาษមួយដាក់ថាបើឃើញយុវជននេះណាអាមេនុកនេះដែលកម្មសម្បត្តិនឹងទៅណាទៅដល់ស្មើណាសូមឲ្យអ្នកឯងសម្លាប់វាស្មើនឹងចោលក្នុងព្រៃនឹងទៅណាសម្លាប់ទៅអ្នកកម្មសម្បត្តិនឹងរួចសរសេរក្នុងกระดาษអីសញ្ញេសិទ្ធិក្រុងកៅសំពីអីស្រួលបួលទៅក៏បានយកទៅចងនឹងជាយកម្មា ចង់នឹងជាយកមាឲ្យខូចសក់ហ្នឹងនាំយកសម្បត្តិហ្នឹងទៅចងប្រយ័ត្នប្រយែងកុំឲ្យគេឃើញក្រែងលោកមានតារាសុំមើលសុំមើលទៅវាបែកការហើយណាឥឡូវចង់ឲ្យជាប់ឲ្យខូចសក់ហ្នឹងក្តាប់តការសម្ងាត់ណាកូនតែកូនសម្លាញ់បៃតាលួងលោមលួងលោមឲ្យទៅងប់ណាលួងលោមហ្នឹងហើយទៅដល់កន្លែងហ្នឹងហើយគេថាកូនឲ្យទៅ ហើយទីកន្លែងហ្នឹងអាងថាខូសុបហ្នឹងក៏ធ្លាប់ស្គាល់ដែរព្រោះធ្លាប់នៅជាប់ជាមួយឪពុកហ្នឹងណានឹងធ្លាប់នៅជាប់តែងតែបានទៅម្ដងម្ដងអីចឹងដឹងកន្លែងហ្នឹងឥឡូវធំហើយហ្នឹងទៅខ្លួនឯងប៉ុន្តែដំណើរផ្លូវហ្នឹងទៅមួយថ្ងៃអត់ដល់ទេណាឲ្យដើរហ្នឹងដើរមួយថ្ងៃអត់ដល់លេងតែប៉ុណ្ណឹងផ្ដាំថាខ្លួនឯងធ្វើដំណើរមួយថ្ងៃមិនដល់ទេប៉ុន្តែខំជ្រោតដំណើរទៅ ល្ងាចអីបន្តិចហ្នឹងគឺថានៅតាមផ្លូវហ្នឹងណែសិទ្ធិដែលជាសម្លាញ់បៃតាហ្នឹងណាខ្លួនឯងចូលទៅសុំសម្បាក់ទៅប្រាប់ថាបៃតាសិទ្ធិក្រុងកោសំពីហ្នឹងអញ្ចឹងទៅលោកសិទ្ធិហ្នឹងជាសម្លាញ់សម្លាញ់របស់ឪពុកហ្នឹងណាគឺរាប់អានកូនហើយព្រោះកូនកូនហ្នឹងគឺថាជាកូនរបស់ពុកអញ្ចឹង គឺថាសុំសំណាក់នៅមួយយប់ព្រលឹមឡើងចាំកូននឹងធ្វើដំណើរបន្តទៅទៀតហ្នឹងហើយកោសុកហ្នឹងបានស្ដាប់សម្បូរមានឪពុកសគ្រប់អញ្ចឹងក៏បានទទួលយកនៅបាយទឹកមហូបអាហារអីអំពីក្រុមគ្រួសារលោកសិទ្ធិហ្នឹងវិច្ចខ្ចប់ធ្វើដំណើរទៅបរិភោគថ្ងៃត្រង់ដល់មកពេលហ្នឹងអាំងតែល្ងាចទៅផ្ទះលោកសិទ្ធិហ្នឹង មានសល់សំណល់អាហារអីឬក៏បើគេទទួលស្គាល់ជាកូនលោកសិទ្ធិអីហ្នឹងគឺឲ្យបរិភោគល្អត្រឹមត្រូវហើយអញ្ចឹងក៏មិនចាំបាច់ទុកដាក់អីបានមកពេលថ្ងៃត្រង់ហ្នឹងទៅហ่ะដល់ល្ងាចក៏បានដល់ផ្ទះលោកសិទ្ធិហ្នឹងឈ្មោះថាគៀមិកសិទ្ធិទាំងគៀមិកសិទ្ធិហ្នឹងនៅពាក់កណ្ដាលផ្លូវទៅដល់ព្រំទទួលដែរណា ទៅដល់ក៏ជំរាបសួរលោកសិទ្ធិត្រឹមត្រូវអីមានបែបបត់ល្អសភាពរៀបសារតាមឧបនិស្ស័យដែលធ្លាប់បំរើព្រះវិជ័យកពុទ្ធមកចឹងទៅថាខ្ញុំនឹងគឺជាកូនរបស់សិទ្ធិក្រុងកៅសំពីបេតាខ្ញុំនឹងជាកៅសំពីកសិទ្ធិយូអញ្ចឹងល្អហើយមកអាក្មួយប្រុសអីអីណាទៅជាកូនសិទ្ធិគឺសិទ្ធិគ្នាគាត់ស្រឡាញ់រាប់អានហើយ ឲ្យគេនាំទៅងូតទឹកឲ្យអ្នកបំរើអីហ្នឹងបង្ហាញស្រះទឹកអីចឹងមានបាយទឹកបរិភោគអីចឹងទៅរួចទៅក៏បានឲ្យទៅសម្រាកនៅក្នុងបន្ទប់និយាយអំពីអ្នកបំរើអ្នកបំរើហ្នឹងណាទៀតអ្នកបំរើហ្នឹងមើលទៅឃើញឃើញខូសពកំឡោះហ្នឹងហើយទៅពិចារណា អ្នកនាងម្ចាស់ដែលជាកូនកមុំសេដ្ឋីហ្នឹងពិចារណាទៅដូចដូចសំគ្នាយ៉ាអ្នកបំរើទេប៉ុន្តែចេះណាខ្សែផ្សំគុំគូអីចឹងទៅយេនាងម្ចាស់យើងហ្នឹងសំនឹងអ្នកកំឡោះនេះដល់ហើយណោះតែអញ្ចឹងទៅណាពេលយប់អញ្ចឹងក៏បានទៅខ្សឹបប្រាប់ណាអ្នកនាងម្ចាស់កូនកមុំលោកសិទ្ធិហ្នឹង នាងម្ចាស់ណែមានអ្នកកំឡោះធ្វើដំណើរថ្ងៃវល់ល្ងាចមកណាបានបាយទឹកអីហើយនៅសំណាក់មកយប់ជាមួយបិតារបស់អ្នកនាងម្ចាស់មើលទៅដូចសំស្អាតស្រស់ហើយនាងឯនោះគ្រាន់តែលឺប៉ុណ្ណឹងទេទីដូចជានៅមិនសុខដែរចង់មើលតែបើពួកនាងនាងនឹងអួតដល់ម្លឹងឯងចង់ទៅមើលដែរមើលហើយចង់មកមើលអ្នកកំឡោះហ្នឹង មកហ្នឹងមិនមែនមកអីតតុងតតាំងអីទេណាដឹងថាគេសំងំអីចឹងហើយលបលបបោតាលបលបបើកទ្វារមកលបមើលលបមើលចឹងទៅលបមើលក៏ឃើញខោសពហ្នឹងកំពុងតែលងលក់អស់កម្លាំងមួយថ្ងៃដើរមកអញ្ចឹងហើយ កូនកំមសិទ្ធិហ្នឹងទៅលបមើលកូនកន្លោះអញ្ចឹងអាមិនដែរចឹងលបមើលណាហើយដល់ទៅដល់មើលឃើញអញ្ចឹងទៅមានចិត្តអាណិតណាមុនដំបងអាណិតអាណិតទៅតែមើលទៀតមើលទៀតតែមើលច្រើនដងទៅអាណិតបុកណាអាណិតចូលស្រឡាញ់ណាចឹងឧបនិស្ស័យតែផ្សំសពគ្រប់មកអញ្ចឹង មិនដែលធ្លាប់ស្គាល់ធ្លាប់ដឹងអីសោះចេះស្រឡាញ់កើតដែរហេតុអីបានជាស្រឡាញ់ចឹងញាតិញោមទេត្រូវទេណាគូប្រេងយ៉ាងម៉េចទៅប្រពន្ធពីទៀតមុនហ្នឹងណាកាលដែលមកនៅជាមួយលោកសេដ្ឋីបានសេដ្ឋីប្រទៀនបាយមករបបម្នាក់ហ្នឹង ហើយនាងប្រពន្ធនឹងឯងដែលចែកពាក្យកណ្ដាលឲ្យប្តីហ្នឹងណាហើយនៅបំរើលោកសេដ្ឋីដែលប្តីងាប់ទៅបំរើព្រះវិជ័យកពុទ្ធអីហ្នឹងទៅកម្មទេវលោកចុតិមកបឹងកសលគេមានបកើតលោកសេដ្ឋីហ្នឹងឲ្យមានតាណាគិតយកទៅសម្លាប់បើខ្លួនឯងមានគិតទុកឲ្យកូនស្លាប់ឯណានៅជាកូនកំមុំលោកសេដ្ឋីយ៉ាងស្ដុកស្ដំរុងរឿងអញ្ចឹងទៅនឹងអញ្ចឹងណាឧបនិស្ស័យមានអញ្ចឹងដល់ទៅមានអញ្ចឹងទៅ សម្លឹងមើលមើលទៅស្រាប់តែចំអាជាអីកម៉ានោះទៅសន្លក់ទៅទៅមើលត្រង់កន្លែងជាអីកម៉ាហ្នឹងទៅទឹកទឹកឃើញលមូលមូស្អីអ្នកម្លោះហ្នឹងមានស្អីជាយកម៉ានោះលួបលួបទៅស្រាយយកមកមើលទៀតដល់ទៅស្រាយមើលទៅបានដឹងយីគេប្រើឲ្យគាត់ទៅស្លាប់តាអានត្រូវតែជួយគាត់ហើយហ្នឹងណា អញត្រូវតែជួយគាត់ណាដែលមិនចេះអសរទាំងគេសរសេរគេសរសេរដាក់ឲ្យខ្លួនឯងទៅងាប់ក៏មិនដឹងមិនទាំងបានបើកមើលផងវាអត់ចេះអសរមើលទៅក៏មិនដឹងអីដដែលហ្នឹងបានថារឿងមិនចេះអសរហ្នឹងយ៉ាប់ហ่าរឿងមិនចេះអសរហ្នឹងយ៉ាប់មែនទេណាហើយញាតិញោមបងប្អូនចេះអសរអញ្ចឹងភាសា ខ្មែរក៏ស្ដាប់ធัวបានហើយអាចដើម្បីមើលសិភៅធัวអីក៏បានវាស្រួលជាងមិនចេះតែញាតិញោមបងប្អូនមកនៅប្រទេសអូស្ត្រាលីអញ្ចឹងចេះភាសាអង់គ្លេសចេះអក្សរចេះអីទៅល្អណាស់នឹងប្រព្រឹត្តទៅក្នុងកិច្ចការងារអីយ៉ាងណាយ៉ាងណាតាក់ទងសក្គ្រប់បានរឿងដែលមិនចេះអសរ ដូចញោមញោមចាស់ចាស់សូត្រធម៌មិនត្រូវឯណា មិនត្រូវតាមអសរឯណារៀនតមាត់មក គេថាយ៉ាងកេញចេកុសលកម្មังមុនដំបូងថាយ៉ាងកេញចេកុសលកម្មังទំនងត្រូវដែរប៉ុន្តែវាអត់មានចេះអសរវាអត់ចាំអសរនឹងសរសេរយ៉ាងម៉េចដល់ទៅយូរយូរទៅយ៉ាងកេញចេកុចកកម្មังហ្នឹងមានតែត្រូវអីទេត្រូវតែកិច្ចកិច្ចអស់ហើយអាហ្នឹងតែមិនចេះអសរចូលតែមិនត្រូវទេមាន រឿងសំណាលអំពីណែលោកអាចារ្យគាត់បង្រៀនយាយយាយណាទៀតបង្រៀនយាយយាយឲ្យរៀនធัวរៀនធัวហ្នឹងគាត់បង្រៀនអំពីនមោទសៈពុទ្ធាំសរណង្គឆាមិអីចឹងទៅចូលមកដល់ណែសិក្ខាបទណែបាណាតិបាតាវេរមណី សិក្ខាប្រទាំងសមាធិជានេះតែគាត់បង្រៀនលើវេអញ្ចឹងវាមិនអស់ទេបង្រៀនតមកព្រោះគាត់អត់ចេះអសត្រឹមតែបាណាតិបាតាណាគេដែលធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្រាប់សត្វនោះប៉ុន្តែដល់វេរមណីវាវាចាឯណាប៉ុន្តែបង្រៀនបាណាតិបាតាសិនហើយគាត់អត់ចេះអសគាត់ថាតាមទៅមុនដំបូងគាត់ថាប្រឌិតយោសំលេងហ្នឹងត្រូវបាណាតិបាតាគាត់ថាត្រូវ ដល់តែយូរយូរទៅបាត់អំពីលោកអាចារ្យទៅគាត់ថាមានត្រូវអសឯណាទេវាទៅតែតាតាតែតាតាឯណាទៅហើយដល់តែយូរយូរទៅតាណាដូចជាតាណាអាហ្នឹងរឿងអចេះអសហ្នឹងចង់ដោយខូចសុបគេប្រើឲ្យទៅស្លាប់ទៅរស់ស្លាប់នេះអញ្ចឹងទៅហើយគាត់ធ្វើតែគ្នាគាត់តែនិយាយហ្នឹងគាត់គិតទៅ តាណាដូចជាតាណាកថាត្រូវប្រកបហើយហ្នឹងហើយនិយាយអំពីលោកលោកគ្រូអាចារ្យហ្នឹងគាត់មកគាត់មកតបធัวហ្នឹងដើម្បីឲ្យយាយយាយសូត្រឲ្យគាត់ស្ដាប់ហានតទៅទៀតរវេរមណីអីចឹងទៅវេរមណី បាទវាមិនតន់បានវេរមណីឯណាតាក៏រហួសចិត្តគាត់ដែរទៀតដល់លោកយាយសោតណាយាយហ្នឹងលេងតាណាដូចជាតាណាស្រែកខ្លាំងខ្លាំងទៀតណាតាណាដូចជាតាណាលោកតានឹងគាត់វាហួសចិត្តគាត់ហួសចិត្តគាត់ក្រោយយាយមួយទៀតសោត ហើយយាយមួយទៀតសោតយាយគ្នាគាត់ហ្នឹងគាត់ចាំតាមគាត់ព្រោះអត់ចេះអសតគ្នាដល់តាណាដូចជាតាណាលោកតាហ្នឹងគាត់គាត់ដូចថាមួម៉ៅគាត់ដែរពង្រៀនមិនចេះតាយាយគាត់ត្រឡប់ក្រោយមកវិញគាត់គាត់ពោលល្ងៅតែគាត់កាត់ពោលកាត់ពោលថាម៉េចខ្ញុំជ្រាបអាណាគាត់ថាយាយណាដូចជាយាយណាណា និយាយនិយាយមុនតែនិយាយក្រោយដូចជាគ្នាគាត់ថានិយាយណាដូចជានិយាយណាអញ្ចឹងទៅហើយគាត់ឈប់បង្រៀនដល់ថ្ងៃហ្នឹងគាត់ឈប់បង្រៀនណាគាត់មួម៉ៅគាត់បាទអាហ្នឹងគាត់បាទមិនទៀតរឿងចាំអាហ្នឹងបានរឿងហ្នឹងសំខាន់ណាស់ដែរទៀត មេត្តាដីតានឹងគឺថាខំឲ្យកូននឹងរៀនឲ្យចេះអក្សរអាហ្នឹងអីមើលញោមញោមស្រីស្រីចាស់ចាស់ច្រើនតែល្អប្រាប់លោកគ្រូណាមលោកគ្រូចែកសិភៅឲ្យរៀនជំនួយសតិជំនួយសតិភាគ1ជំនួយសតិភាគ2ជំនួយសតិភាគ3អីហ្នឹងជូនគាត់ទៅជូនគាត់ទៅសួរលោកយាយចេះមើលអក្សរទេ លោកគ្រូអើយអត់ចេះទេឲ្យចៅមើលឲ្យឲ្យកូនមើលឲ្យហើយសួរមិនក៏លោកយាយមិនរៀនពីក្មេងថាម៉ែមិនឲ្យរៀនទេថាក្រៃលោចេះទៅសរសេរចបុតឲ្យសង្សាអញ្ចឹងមែនទេណាចាស់ចាស់ពីដើមមិនឲ្យកូនរៀនអក្សរហើយដល់ទៅសម្រេចលទ្ធផលមកមើលមើលធ្វើអត់ចេះហ្នឹងអញ្ចឹងបានថា មេដាបៃតាដែលខំឲ្យកូនប្រុសស្រីរៀនអសរនេះណាមានគុណខ្លាំងណាស់ហ្នឹងណាកូនប្រុសស្រីហ្នឹងត្រូវដឹងគុណឪពុកម្ដាយកុំឲ្យយើងបានចេះដឹងទៅធ្វើលោកអ្នកទៅភ្លេចគុណឪពុកម្ដាយមានខ្លាំងចឹងណាបានធ្វើធំអីចឹងទៅបានធ្វើធំនៅទីក្រុងនៅអីទៅឪពុកម្ដាយមកពីស្រែណាកំហុសឲ្យហ្នឹងនឹងជាមកអីទេម៉ែ កំហុសឲ្យគាត់ណាណិតគាត់ណាទៀតហើយម៉ែយំស្អទឹកភ្នែកម៉ែវានឹកកូនឯងណាបានពីមកហើយកូនហ្នឹងនឹងមកទៅម៉ែខ្វះលុយចាំខ្ញុំផ្ញើទៅវាអាប់មុខអាប់មាត់ម៉ែឪក្រនទេប្រាក់មកមិនដឹងអីអ្នកស្រែនឹងអញ្ចឹងនឹងហើយផ្លិចផ្លិចបានទេថាដោយខ្លួនឯងចេះអសបានរៀនមកដល់មានមុខមានមាត់អ្នកធ្វើការអីអញ្ចឹងហើយ មិនដឹងថានឹងដោយសារគុណម៉ែទេតែគាត់ខំធ្វើស្រែធ្វើចំការឲ្យកូនរៀនរហូតតាំងពីស្រែមកដល់ក្រុងហ្នឹងបុលកំណុលគេចងការប្រាក់គេឲ្យកូនរៀនសូត្របានចេះបានដឹងហ្នឹងស្រាប់តែភ្លេចម៉ែទៅណាទៀតមានណាមានដល់តែប៉ុណ្ណឹងជួនកាលហ្នឹងជួនកាលហ្នឹងមិនភ្លេចទេយកម៉ែយកឪមកចិញ្ចឹមប៉ុន្តែយកមកចិញ្ចឹមហ្នឹងទុកដូចខ្ញុំបំរើអញ្ចឹងអាហ្នឹងក៏តែមានណា ទុកដូចខ្ញុំបំរើអញ្ចឹងឲ្យធ្វើនេះធ្វើនោះមើលកូនមើលចៅអីអញ្ចឹងទៅហើយជួនកាលនឹងខ្លួនឯងមកពីណាពីណីអីរកកូនខ្លួនឯងមិនឃើញណាណីស្ដីឲ្យម៉ែម៉ែណាអូនចិត្តបណ្ដោយវាឲ្យម៉ែឯងហ្នឹងស្ដីឲ្យគាត់ចឹងទៀតដល់តែប៉ុណ្្នឹងហើយដល់តែកូននឹងដល់កូននឹងឃើញម៉ែម៉ែម៉ែខ្លួនឯងមកថាម៉ែអឺអឺម៉ែអឺអឺ កូនហ្នឹងតាមប្រើម៉ែម៉ែមើលអាអូនទៅណាហ្នឹងប្រើម៉ែឲ្យយកកូនហ្នឹងទៅឲ្យអឺអឺទៅមួយទឹកទៅអីទៅអាហ្នឹងមានចឹងដែរសំទេចឹងទៀតមិនសំសោះឡើយមេដាបេដាទោះជាយ៉ាងណាគួរតែតម្កល់លើកតម្កើងដើម្បីនឹងគោរពបូជាណានឹងចឹងដូច្នេះ បានថារឿងដែលកូនប្រុសស្រីចេះដឹងអសរគឺថាគួរតែនឹករលឹកឃើញឧបការៈគុណរបស់មេដាបិតាឲ្យបានខ្លាំងខ្លាណាស់នឹងមេដាបិតាដែលចិញ្ចឹមយើងពីតូចហ្នឹងយ៉ាងម៉េចទឹកចិត្តរបស់គាត់ហ្នឹងបើថាយើងឈឺគាត់ចង់គាត់ថាឈឺជួសបានគាត់ឈឺហើយយើងមិនត្រូវបំភ្លេចគុណគាត់ឡើយហើយបើគាត់វិញទោះជាឈឺគ្រុនអីក៏ដោយគាត់ងើបបានគាត់ទៅហើយ កាប់ដីជួស្រែចម្ការប្រកបមុខរបរអីយ៉ាងណាយ៉ាងណាលើកលែងតែថាក្រោកទៅមិនរួចបើថាទៅរួចទៅហ្នឹងម៉ែឪយើងហ្នឹងដូច្នេះនៅក្នុងរឿងខោសុកខោសុកកុមារហ្នឹងនៅតទៅទៀតណានៅតទៅទៀតញាតិញោមចង់ស្ដាប់ទៀតទេណាហ្នឹងប៉ុន្តែមិញសើច្រើនណាហើយហើយ កូនគៀមិកសិទ្ធិអញ្ចឹងដែលបានទៅលួចបើកមើលសបុតគេហើយចិត្តតែសម្លឹងមើលគេភ្លាកភ្លាកហ្នឹងបេះដូងគ្រុកដាក់ព្រឹកដាក់អញ្ចឹងក៏មិនសក់ចិត្តឲ្យបរោះហ្នឹងស្លាប់ទេយកសម្បត្តិហ្នឹងដុតចោលទៅសរសេរសម្បត្តិមួយទៀតមិនមែនគ្រាន់តែដុតចោលទៅហើយឯណាដើម្បីឲ្យមានសម្បត្តិយកទៅណាព្រោះដឹងតែគេបញ្ជូនសម្បត្តិហ្នឹងទៅហើយ ដាក់សម្បត្តិថ្មីថាបើឃើញអ្នកកំឡោះនេះទៅដល់ស្មើណាចូលអ្នកទាំងអស់គ្នានឹងឯងរៀបចំគ្រឿងបណ្ណាការមកស្ដីដណ្ដឹងកូនស្រីគៀមិកសិទ្ធិនឹងជំនួសយើងផងព្រោះឯងនៅចិត្តជាងចាខត្តលេខាសិទ្ធិក្រុងកោសំពីអញ្ចឹងទៅចងឲ្យស្រួលពោះចេញមកវិញណា អូសក់មានដឹងអីមិនលក់លក់មានបានដឹងរឿងរ៉ាវអីអស់កម្លាំងមកបរិភោគអាហារឆ្អែតទៅលក់ទៅក្រោកព្រឹកឡើងជំរាបលាលោកសិទ្ធិនឹងមិនទាំងបានឃើញមុខកូនស្រីសិទ្ធិនឹងផងមកដល់ពីថ្ងៃដែរទេប្រជិតជាងនោះប្រគល់សម្បត្តិនឹងទៅអ្នកឯនោះគោរពសិទ្ធិធំក្រុងកៅសំពីណាទៀតគោរពដល់អញ្ចឹងក៏ ក៏បានរៀបចំគ្រឿងបណ្ដាការទេហេហកហេហកគ្រប់ទឹកគ្នានឹងនឹងប្រមាណគូប្រមាណសារ៉ាប់ទេមកលើកចំនួនធ្វើដំណើរបរទេសរហូតមកដល់ចិត្តផ្ទះគាមិកសិទ្ធិក៏ទម្រាបជួលគ្នាហើយចំនួនជូនដំណឹងហ្នឹងស្ដីដណ្ដឹងកូនកំមលោកសិទ្ធិហ្នឹងស្ដីដណ្ដឹងបានធៀបការទៅជាដីជាប្រពន្ធទៅហ្នឹងហ្នឹងបានថា ការដែលបានគ្នាជាភរិយាសាមីនឹងដោយហេតុពីរយ៉ាងណាព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងទៀតទី1គឺព្រោះធ្លាប់មានឧបនិស្ស័យជាមួយគ្នាអំពីអតីតជាតិទី2គឺព្រោះបានធ្វើនៅប្រយោជន៍ឲ្យដល់គ្នា ក្នុងបច្ចុប្បន្នជាតិប្រៀបបីដូចជាផ្កាអបលគឺផ្កាឈូកដែលអាចដោះឡើងបាននោះព្រោះអាស្រ័យដីភក់ហើយនឹងទឹក ដោយហេតុពីរយ៉ាងនេះនាំឲ្យការជោគដោះឡើងបានល្អនឹងយ៉ាងណាការដែលបុគ្គលបានគ្នាជាភរិយាសាមីនឹងត្រូវអាស្រ័យហេតុពីរយ៉ាងពីរយ៉ាងនឹងចាំហើយទេណាមានឧបនិស្ស័យជាមួយគ្នាពីអតីតមកដោយ មានអធិស្រ័យនឹងឯងត្រូវគ្នាឬក៏មានសេចក្តីប្រាថ្នាដើម្បីបានគ្នាជាភរិយាសាមីដូចជាកុំភៈទាស័យប្រាថ្នាឲ្យបានណែឈ្មោះទឹកខ្មុំអីហ្នឹងអញ្ចឹងក៏បានសម្រេច តល់តែខ្លួនឯងមានបនផងនឹងចឹងមានបនទាំងអស់គ្នាទៅជួបគ្នាទៀតហើយតាមសេចក្តីប្រាថ្នានឹងហើយក្នុងបច្ចុប្បន្ននឹងធ្វើនៅប្រយោជន៍ឲ្យដល់គ្នាធ្វើនៅអំពើប្រយោជន៍យ៉ាងណាជួយទុកទរៈគ្នាអីនឹងចឹងទៅតិចតួចឬក៏ច្រើនទៅអាចដើម្បីជីឆ្កោះឧបនិស្ស័យដែលធ្លាប់មាននឹងមកហើយ រឿងហ្នឹងមិនមែនរឿងអីនៅលើយើងទេទានឧបនិស្ស័យអំពីអតីតៈហ្នឹងជំរុញមកទាំងអស់បានជាយើងនឹងចេះទៅជួបប្រទេសគ្នាជាភរិយាស្វាមីជួនកាលបានគ្នាទៅបែកតោះទែងគ្នាមកពីអីមកពីធ្លាប់មានបាបកម្មពីវរាជាមួយគ្នាមកហ្នឹងចឹងដល់ទៅពេលលោកសិទ្ធិក្រុងកៅសំពីនឹងជ្រាបដំណឹង ដឹងថាអញប្រើវាឲ្យតែងាប់វាអត់ងាប់ឥឡូវបានទៅជាកូនសាលោកសិទ្ធិទៀតប៉ុនវាអីក៏ប៉ុនម្លេះហើយគាត់នឹងចាប់ដើមឈឺតាំងអំពីកូនបង្កើតគាត់ស្លាប់ហ្នឹងរហូតមកដល់រហូតមកដល់ឥឡូវនេះគាត់កាន់តែឈឺខ្លាំងណាស់គាត់មិនអស់ចិត្តគាត់ទៀតណាគាត់ចង់ណែបន្តិចបង្អាក់ខោសិកៈហ្នឹងណាគាត់ថាគាត់ គាត់នឹងមានឈ្មោះថាបិតាកោសកៈហើយគាត់អត់មានកូនបង្កើតខ្លួនគាត់ហើយបើគាត់ស្លាប់ទៅទ្រព្យសម្បត្តិគាត់នឹងមិនបានទៅខូចសកៈទៀតហើយគាត់មិនចង់ឲ្យបានអញ្ចឹងទៀតណាដូច្នេះគាត់ក៏បានធ្វើសម្បត្តិមួយឲ្យគេនាំយកទៅប្រាប់ដល់ខោសកនោះខោសកៈនឹងថាឪពុកឈឺខ្លាំងណាស់ហើយខោសកនឹងមកដើម្បីឪពុកនឹងផ្ដាំផ្ញើ បំណងរបស់គាត់ហ្នឹងគឺផ្ដាំផ្ញើដើម្បីឲ្យស្មានអីហ្នឹងគាត់ថាប្រាប់សម្បត្តិយើងនេះណាដែលយើងស្លាប់ទៅយើងមិនឲ្យដល់ខូចសុខទេសុខចិត្តចែកឲ្យទៅដល់អ្នកណាអ្នកណីអីទាំងអស់ដើម្បីចុះខសន្យាគ្នាឲ្យបានច្បាស់ព្រោះមើលទៅគាត់មិនរស់ទេកាលដែលសម្បត្តិនឹងទៅដល់ហើយខូចសុខនឹងបានប្រពន្ធនឹងមើលមើលដំណឹងដឹងអញ្ចឹងប្រពន្ធដឹងរឿងហ្នឹងដឹងថាគុណិតសិទ្ធិក្រុមកោសំពីនឹងមិនល្អទេ មកតែរោរឿងចង់សម្លាប់ប្តីអញទៀតហើយបើអញ្ចឹងមិនបណ្ដោយឲ្យគាត់ទៅតែឯងទេអញទៅដែរអញ្ចឹងសុំប្តីមកជាមួយអញ្ចឹងក៏បានធ្វើដំណើរមកហើយហូរសពនោះអត់ដឹងទេដឹងតែឪឈើអត់ដឹងគិតអត់ដឹងចិត្តគំនិតឪនឹងចង់សម្លាប់ប្រមាណលើប្រមាណសារអត់ដឹងទាំងអស់អត់ដឹងទេព្រោះគាត់សិតតែមានអាកម្មាំងរបស់គាត់គាត់ធ្វើនឹងដោយបង្កប់ឲ្យអ្នកដតីធ្វើ ហើយគាត់ធ្វើជាចិត្តល្អទៅលាស់យកមកម្ដង1000ម្ដង1000ហើយខូចសពនឹងដឹងគុណគាត់រហូតដែលគាត់ឲ្យគេយកទៅសម្លាប់នឹងគឺប្រើអ្នកដតីជួលអ្នកដតីអីចឹងទៅដល់ឥឡូវបញ្ញាប់រូតរះលាស់ឡើងត្រឡប់មកដឹងគុណបៃតានឹងជួយលាស់អំពីអ្នកដតីម្ដង1000ម្ដង1000ឥឡូវនឹងបញ្ជូនឲ្យឲ្យខ្លួនឯងមកបានជា កូនប្រសាសិទ្ធិទៀតនឹងដឹងតែឪទៀតណាបញ្ជូនមកហ្នឹងមិនដឹងថាបញ្ជូនមកឲ្យស្លាប់ឯណាបញ្ជូនឲ្យមករៀបការបានប្រពន្ធបានអីចឹងទៀតក៏ប្រញាប់ទៅដល់ឪនៅឈឺខ្លាំងទៅសម្រាននៅនឹងកតេលប្រពន្ធហ្នឹងក៏បានធ្វើជាយំធ្វើជាយំទៅអាអោបជើងទៅមកលើបន្តិចមកខោសពហ្នឹងតគួយនៅក្បែរគាត់នឹងដែរប្រពន្ធហ្នឹងយំចុះយំឡើង យមចុះយមឡើងហ្នឹងសិទ្ធិហ្នឹងគាត់ក៏ផ្ដាំផ្ដាំឲ្យនេស្មៀនហ្នឹងចាំគាត់គាត់ពាក្យរបស់គាត់ជាបណ្ដាំគាត់ផ្ដាំហ្នឹងមានបំណងគាត់ចង់ថាទ្រព្យសម្បត្តិយើងទាំងអស់ហ្នឹងមិនឲ្យខូចសុខជាដាច់ខាតហើយកណាគុណម្ចាស់ជ្រាបថាម៉េចទេ ដែលបនខូចសុខមានណាវាវាលត់នឹងសម្លេងនាងនោះធ្វើជាយំផង ហើយជាយំផងអីពេលដែលគាត់និយាយថាទ្រព្យសម្បត្តិរបស់យើងទាំងអស់ហ្នឹងមិនឲ្យខូចសពដាច់ខាតហ្នឹងថាតែមានខ្យល់អីមកស្លាក់អាមិត្តនឹងបាត់ទៅអាខ្យល់មិត្តនឹងអត់ចេញទេ